សួរសៀមម្នាក់មួយមើលនេះយើងឥឡូវខ្ញុំចាប់អាវនោះមើលព្រោះអីខ្ញុំមាន900ពេជ្រដែរតាអឺចាប់ម្ដងបានកំភ្លើងលយមែនវ៉ាវអូខប់ស៊េរីចាប់ម្ដងបានកំភ្លើងនេះមកដើមអាកំភ្លើងនេះអាកំភ្លើងមកគ្រាប់គ្រាប់បាទ ơ chạm vào đó mang của lớn đang mà rồi mọi người cọp giờ đây đi đi tên mà đón cái à lấy à lấy cái mua sao ban mua ban của lớn ta gì lấy tam cho ao mà ồ ạch bạt đây, ao mà ao mà ít o thằng hè mỗi bán đấy អឺឥឡូវអស់100ហើយអស់100ហើយអស់100បានកំភ្លើងកាប់កំភ្លើងនេះមិញអស់តែ9ពេជ្រណា9ពេជ្របានកំភ្លើងមកដើមចិត្តតែចិត្តតែចិត្តតែចូលបានមកអា399អឺ អើយអានេះអឺអានេះអស់6 600ពេជ្រអត់បាន600ពេជ្រអានេះខ្ញុំនៅសល់200ពេជ្រអឺអត់កើតទេជប់នេះយើងខ្ញុំដាក់ថែមវា100ទៀត ឥឡូវចាប់អស់ហ្នឹងមិញកាប់បើសិនជាខ្ញុំចាប់ម្ដងខ្ញុំបានកំភ្លើងខ្ញុំឈប់ចាប់អីវាខាតឥឡូវយើងត្រូវតាមវាព្រោះវានៅតាមមួយកន្លោនហ្នឹងចានេះអស់អស់1500ពេជ្រអាចឆ្កែបានហើយច្រើនណាស់អើនឹងមួយសោះនឹងកាប់លើនេះខ្ញុំចាប់តែនេះណា ចាំតា9ពេជ្របានដាក់អឺអរិខ្ញុំដាក់យកអាអាវនឹងហៅសិនចាំតិចនេះយើងចាំតិចនេះយើង ចាំតិចនេះយើង top up សិននេះយើង top up មួយសិននេះយើងអបងលេងដែរបានអត់អូខេលេងបានតាអូខេឥឡូវយើងមកចាប់ យើងមកយកអាវនឹងត្មងណាយើងអូខេ congratulation អូលយមែនលយមែនចាប់ទៅនេះយើងអស់តែ1500ពេចទេនេះយើងណា គឺបានតែហ្មងណាយើង